លោកអ្នកនាងជាទីមេត្រីវណ្ណដាគ្មានប្រតិកម្មជាមួយអ្នកអង្គញាទេជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយក្នុងសិល្បៈព្រោះនៅរាត្រីថ្ងៃទី30ឧសភាតារាចម្រៀងរ៉េបលោកម៉ាន់វណ្ណដាត្រូវបានថៅកែផលិតកម្ម Galaxy គឺអ្នកអង្គញាលេងនវត្រាបានយករូបរបស់លោកដែលច្រៀងបង្ហាញលេចចេញ Colio និងរូបស្ត្រីម្នាក់អបថើបនៅក្លឹបមួយ ទៅបង្ហោះហើយអ្នកអង្គញារូបនេះថែមទាំងចេញសារដាស់តឿនដោយមិនសម្ដៅចំឈ្មោះនោះទេ។ តែគេអាចកាត់យល់ថា គឺជាលោកវណ្ដាដែលសំណេរនោះ សង្កត់ថា បើមិនអោយក្រុម MMO ដកថយទេប្អូនពិបាកដែរព្រោះប៉ះពាល់អង្គភាពខ្ញុំ មនុស្សរាប់ពាន់នាក់เพจអាប្អូន comment ឡាយ Robert លើเพจទាំងអស់ចង់ដឹងអីទៀតអន់កុំឆ្លើយអាប្អូនអាប្អូនឡាយ style ស្រាត Colio និង style Justin ឬកុំកុហកគេបង្ហាញវប្បធម៌ ហើយច្រៀងបានប៉ុន្មានកុំមកប្រូបងអត់ឆ្លើយទេ សម្រួល ក្រុមការងារដកចេញឲ្យលឿនកុំមកឆ្លើយជាមួយបងអាយដលកុំប៉ះអង្គភាពខ្ញុំអីជាមួយ គ្នានេះដែរអ្នកអុកញ៉ាក៏បានផុសរូបវ៉ាន់ដាច្រៀង ពាក្យចេអសរោះនិងមានរូបអ្នកសើចចំអកដល់វ៉ាន់ដាផងដែរ Facebook ឈ្មោះចចកសបានធ្វើការវែកញែកចំពោះរឿងរ៉ាវអ្នកអុកញ៉ាតាក់ទងជាមួយវ៉ាន់ដានេះហើយ ក៏មាន comment ជាច្រើនតាក់ទងរឿងដ៏ក្តៅគគុកមួយនេះ Facebook មានឈ្មោះ Miss Gina បានសរសេរថាហេតុអ្វី បន្តវ៉ាន់ដាឯណាផោះតាងកន្លែងណាដែលថាវ៉ាន់ដាលេង MMO កុំខឹងកូវៃរទេ ហើយក៏នៅ មាន ពាក្យពេចជាច្រើនទៀតដោយឡែកនៅលើ Facebook របស់លោកវ៉ាន់ដាមិនមានការបង្ហោះសារណាមួយឆ្លើយតបរឿងអ្នកអុកញ៉ាលេងនវត្រាលើកឡើងនឹងបង្ហោះរូបភាពតារារ៉េប Hip Hop រូបនេះឡើយគិតត្រឹមថ្ងៃទី1ឧសភា គួរបញ្ជាក់ផងដែរថាលោកវ៉ាន់ដាគឺជាតារាចម្រៀងរ៉េបដ៏ល្បីនៅរយៈពេលចុងក្រោយនេះព្រោះបទចម្រៀងរបស់លោកមានការគ្រប់គ្រងច្រើននៅលើបណ្ដាញសង្គមបើទោះបីជាចង្វាក់នេះគ្មានប្រភពច្បាស់លាស់ក្តីប្រភពបានឲ្យដឹងថាតម្លៃខ្លួនតារាវ៉ាន់ដាបានឡើងខ្ពស់ជាងតារាល្បីៗជាច្រើនដួងទៀតនៅប៉ុន្មានឆ្នាំចុងក្រោយនេះខណៈដែលមុនត្រូវបានអ្នកអង្គការលេងនវត្រាបង្ហោះរូបភាពច្រៀងប្រូលមិនគប្បី និងត្រូវស្ត្រីម្នាក់ដែលគេជឿថាមានប្តីហើយ ចាប់ថើបនៅក្លឹបមានទាំងស្នាមក្រែមជាប់លើថ្ពាល់នេះលោកវណ្ណដាក៏ធ្លាប់មានការចេញបទចម្រៀងឌៀមដាមគ្នាយ៉ាងក្តៅគគកជាមួយនឹងលោកងួនច័ន្ទដេវីតផងដែរតាមរយៈបទ JO2 ប៉ុន្តែនៅពេលមានរឿងរ៉ាវជាមួយវណ្ណដា ស្ងប់ស្ងាត់ជាមួយលោកជីដេវីតបែរជាពេលនេះផ្ទុះរឿងជាមួយថាកែកាឡាស៊ីទៅវិញ ស្របពេលដែលនៅថ្ងៃហាត់សមបត់ចម្រៀងសម្រាប់ថ្ងៃស៊ីហ្គេមកាលពីពេលថ្មីថ្មីនេះគេឃើញតារារ៉េបរូបនេះបានជួបជាមួយតារាល្បីៗរបស់កាឡាស៊ី ដូចជាលោកព្រាបសវັດលោកខេមរៈស្រីមុនជាដើមដែលរូបភាពនោះមានការជជែកវែកញែកច្រើនទៅលើការចាប់ដៃរបស់តារាចម្រៀងនៅផលិតកម្មពីរផ្សេងគ្នានេះអ្នកខ្លះថាគួរតែសំពះគ្នាទៅវិញទៅមកល្អជា ជាងការចាប់ដៃផងដែរបើទោះបីជាមានវីដេអូផ្សេងទៀតបង្ហាញថាមុនវណ្ណដាចាប់ដៃលោកខាន់ជេមនិងលោកខេមរៈស្រីមុននោះតារា hip hop រូបនេះបានលើកដៃសំពះជាមុនក្តីតែវីដេអូខ្លះត្រូវបានគេកាត់ចេញហើយឃើញត្រឹមតែវគ្គចាប់ដៃគ្នា។ មហាជនរងចាំមើលថាតើលោកវណ្ណដានឹងហ៊ានឆ្លើយតបយ៉ាងណាចំពោះការចោទប្រកាន់របស់អ្នកអុកញ៉ាលេងនវត្រាដែលអុកញ៉ារូបនេះហាក់ចង់បញ្ជាក់ថាលោកមានភ័ស្តុតាងគ្រប់គ្រាន់សម្រាប់អ្នកដាក់បន្ទុកទៅលើវណ្ណដារហូតប្រមានឲ្យមានការដក MMO របស់ខ្លួនចេញកុំឲ្យប៉ះពាល់ដល់អង្គភាពរបស់ខ្លួននោះ។ប៉ុន្តែកន្លងមកអ្នកតំណាងវណ្ដាធ្លាប់អះអាងថារឿងរ៉ាវផ្សេងៗរបស់តារាចម្រៀងរូបនេះគឺផលិតកម្មបារមីគឺជាអ្នកដោះស្រាយ ព្រោះលោកគឺជាតារាជាប់កុងត្រាក្នុងនោះរួមទាំងការឆ្លើយសំណួររបស់អ្នកសារព័ត៌មានផងដែរ។